កុំកុំកុំកុំកុំកុំកុំកុំកុំកុំកុំកុំកុំកុំមានហេតុការណ៍បង្ករបួសស្នាមនៅខុនដូបន្ទប់លេខ14និង24ជំនួសកោះមានអាវុធសូមជំនួសជាបន្ទាន់ខ្ញុំត្រេកអរណាស់ដែលមនុស្សមានសមត្ថភាពដូចជាលោកមកធ្វើការជាមួយនឹងខ្ញុំអ្នកកសែតកមុំម៉ែលោកដឹងឲ្យច្បាស់ណាកលីប្រហែលខ្ញុំនេះមេក្រុមម៉ាតលេបមិនចូលទេចង់ឲ្យមានអ្វីដែលជាពិសេសតែមិនដែរទេនឹងនាងមិនដឹងទេថានេះគឺជាថ្ងៃល្អណាស់ មិនទៀងទាត់ណាតិចលោមានអ្វីដែលល្អល្អមករននេះទេដឹងអីអូយនៅទេនេះខ្ញុំមិនដឹងថាខ្ញុំទៅកាត់ដល់បរោះមិនរក្សាសន្យាធ្វើអីនឹងមកសាបគប់ខ្ញុំបានទេខ្ញុំនៅក្បែរនាងជានេះខ្ញុំស្រឡាញ់នាងតែម្នាក់គត់ណាលាវពេលធ្វើការហើយណាខ្ញុំនឹងមកវិញភ្លាមណាចាំខ្ញុំណាអូខេណាណា